បាទសូមជម្រាបសួរដល់បងប្អូនទាំងអស់ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមករៀនបន្តទាក់ទងនឹងការប្រើប្រាស់រូបមន្តដើម្បីរកចំនួន count count a count blank count if និង count if មាន s អូខេថ្ងៃនេះខ្ញុំមានអឺលើសពីនឹងបន្ទាប់ពី count នោះយើងមាន max min ដោយរួមបញ្ចូលគ្នាបាទអញ្ចឹងឥឡូវខ្ញុំមាន ចំណោតមួយគេឲ្យចូលគណនារោគទិន្នន័យក្នុងកាឡោនពណ៌លឿងដោយប្រើប្រាស់រូបមន្តទាំងនេះមាន max min average count count a count blank count if sum ហើយនិង sum if បាទអ្វីដែលបងប្អូនធ្លាប់បានរៀនគឺមាន max min average គឺបានរៀនហើយ ចំណែក count count a count blank count if អត់ទាន់បានទេប៉ុន្តែ sum ហើយនិង sum if ពួកយើងបានរៀនហើយបងប្អូនបានរៀនហើយ បាទឥឡូវយើងមកមើលមករកចម្លើយនៅក្នុងកន្លងនេះឥឡូវក្នុងនឹងគឺតកតងនឹងប្រាក់ឈ្នួលរបស់ កម្មករអឺរៀបចំកន្ត្រកពីខាងក្រៅប៉ុស FDC បាទអញ្ចឹងអានេះគឺជាឈ្មោះរបស់បុគ្គលិកកម្មករទាំងអស់អានេះជាផ្នែកហើយនេះ ជាប្រាក់ឈ្នួលគាត់ជាដុល្លារហើយនេះជាប្រាក់ដែលគាត់ជា OT ដែលគាត់ថែមម៉ោងហើយនេះ ម៉ោង OT គិតជាប្រាក់មកហើយនេះគឺប្រាក់សរុបបាទតើបងប្អូនតើមើលថាតើទុគនីដល់វិធីណាអញ្ចឹង ដំបូងឡើយគេថា ចូលរកចំនួនកម្មករទាំងអស់អញ្ចឹងរកចំនួនកម្មករទាំងអស់យើងប្រើ count A count A ហ្នឹងបងប្អូនត្រូវយល់ថាពាក្យថា count A គឺមានន័យថារាប់ cell ណាដែលមានតួអក្សរឬក៏តួលេខបាទអញ្ចឹងតោះយើងទៅរាប់រាប់រាប់ column មួយណាបងប្អូន គឺយើងមករាប់កលឹម B នេះណាដោយសារកលឹមនេះគឺអត់គ្រប់នៅខ្វះអឺឈ្មោះតកូលអញ្ចឹងកលឹមដែលគ្រប់គឺកលឹមនេះណាបាទអញ្ចឹងយើងចូលទៅអឺ function fh ហើយយើងយកពាក្យថា count count a បាទរួចហើយយើងចុច OK បងប្អូនគេប្រាប់ថា count a ហ្នឹងគឺ តម្លៃទី1តម្លៃទី2អញ្ចឹងអញ្ចឹងយើងចុច OK មកហើយយើងទៅ select ថាចាប់ពី cell ណាចាប់ពី B5 រហូតដល់ B12 មែនទេអូខេយើងក៏ lock ចុច F4 មកអូខេហើយក៏ចុច OK អ่ะចឹងយើងគិតឃើញថា8មាន8នាក់មែនទេបុគ្គលិកទាំងអស់អស់កម្មករទាំងអស់អញ្ចឹងយើងរាប់មើលសាល់2 4 6 8អូខេអញ្ចឹងត្រឹមត្រូវ ហើយបន្តមកទៀតរកចំនួនកម្មករដែលធ្វើការបន្ថែមម៉ោងអញ្ចឹងយើងប្រើ count count ដូចគ្នាបាទយើងប្រើ count អឺអ្នកអ្នកគឺ count ហ្នឹងគឺយើងរាប់ចំពោះទៅតួលេខអាសារណាដែលអត់មានតួលេខគឺអត់រាប់ទេអញ្ចឹងយើងទៅសរសេរយកពាក្យ count អញ្ចឹងដូចគ្នាសេ count មកបាទអញ្ចឹងតមកទៀតគឺយើងទៅ select cell ពី cell F5 ដល់ F12 ហើយយើងក៏ lock ដូចគ្នាចុច F4 បាទអញ្ចឹងយើងមើលកម្មករដែលធ្វើការបន្ថែមម៉ោងទាំងអស់មានចំនួន6នាក់មែនទេមានចំនួនកម្មករប៉ុន្មាននាក់គឺមាន6នាក់បាទអញ្ចឹងបន្តទៅទៀតបញ្ជីឈ្មោះអ្នកដែលគ្មានតកូលអញ្ចឹងយើងមើលថាអ្នកដែលគ្មានតកូលអឺយើងប្រើ count blank count blank ហ្នឹងមានន័យថាយើងរាប់តែ សែលណាដែលអត់មានតួអក្សរទេអញ្ចឹងបងប្អូនយើងទៅ fx ដូចគ្នាហើយយើងក៏ទៅ count blank សរសេរពាក្យ count blank មកហើយ b l a n k បាទអញ្ចឹង count blank យើងក៏ទៅ select ទៅលើ cell គេសួរថាម៉េចគេថាយកជឹកអឺបញ្ជីឈ្មោះបញ្ជីឈ្មោះដែលគ្មាន កោតនាមមានន័យថាគ្មានអឺតកូលបាទចុច F4 ហើយក៏ចុចអូខេយើងយើងមើលឃើញស្មើមួយមែនទេយើងយើងមើលឃើញស្មើមួយមែនទេបងប្អូនគឺត្រូវស្មើមួយមែនទេអើបន្តមកទៀតយើងទៅមើលថាតាគេសួរថានិយោជិកដែលមានប្រាក់ខែច្រើនជាង5000ដុល្លារហើយយើងក៏ប្រើអីគេបាទយើងប្រើ count if account if មកអញ្ចឹងយើងទៅកន្លែង fx ដដែលហើយយើងយកពាក្យថា count ហើយ if បាទបាទ count if អញ្ចឹងគេប្រាប់ថា range range គឺមានន័យថាចន្លោះទិន្នន័យចន្លោះពីណាដល់ពីដល់ណាអូខេតបមកយើងក៏ចុច F4 ហើយ criteria criteria គេប្រាប់ថាម៉េច គឺច្រើនជាងមែនទេច្រើនជាង5000ដុល្លារនយោជិកដែលមាន ប្រាក់ខែច្រើនជាងអញ្ចឹងមានន័យតែចាប់ពី5100 1ដុល្លារឡើងទៅ5001ឡើងទៅអឺសំទោសអានេះអត់ទេអឺក្រៃតរា ធំជាង5000មើលអឺខ្ញុំដាក់ចេះតាវាឲ្យទេ5000វាឲ្យទេបងប្អូនបាទអញ្ចឹងវាឲ្យប្រាប់ថា5000ដុល្លារឡើងទៅម្នេះអញ្ចឹងយើងប្រើ count if អញ្ចឹងយើងមើលក្នុងនេះតើត្រូវអត់អានេះ5500ធំជាង5000 6250ធំជាងអញ្ចឹងត្រូវបងប្អូនក្រៅពីនឹងគឺទៀបជាងទាំងអស់បាទ ហើយបន្តមកទៀតចំនួនប្រាក់ខែសរុបយើងក៏ប្រើសាមធម្មតាបងប្អូនអាចមកកន្លែង formula ក៏បានហើយយក auto sum ក៏បានហើយ auto sum បងប្អូនមកយកកន្លែងនេះគេសួរថាម៉េចបងប្អូនចំនួនប្រាក់ខែសរុបន័យថាប្រាក់ខែសរុបគឺយើង អាចយកសរុបទាំងអស់ណាសរុបទាំងអស់នៅកន្លែងនេះអញ្ចឹងអូខេ ហើយបន្តមកទៀតគឺគេប្រាប់ថាប្រាក់ខែសរុបក្នុង ផ្នែកផលិតអញ្ចឹងយើងប្រើ sum if បងប្អូនធ្លាប់បានសិក្សារួចហើយ sum if ធ្វើម៉េចអូខេយើងចុច fx ហើយយើងយកពាក្យសរសេរពាក្យ sum if បាទចុច enter ហើយចុច ok គេប្រាប់ថា rank rank មានន័យថាទិន្នន័យចន្លោះ2ចន្លោះ2យើងយកមួយណាមុន បងប្អូនយកគេសួរថាផ្នែកមែនទេអញ្ចឹងយើង យកផ្នែកចឹងមកយើង select វាចុច F4 ដើម្បី lock វាហើយបន្ទាប់មកទៀត criteria criteria គឺថាម៉េចគឺថាផ្នែកផលិតម្នេះមានន័យថាផ្នែក PD ផ្នែក production ផ្នែកផលិតអញ្ចឹងខ្ញុំដាក់ផ្នែកផលិតហើយខ្ញុំ lock វាកុំឲ្យវារត់បាទហើយបន្ទាប់មកទៀត sum range មានន័យថាឲ្យវាបូកតួលេខប្រាក់ខែទាំងអស់ណាយើងអាចដាក់ត្រឹមនេះឲ្យបូកមក បាទចុច F4 អូខេអញ្ចឹងចុចអូខេមកអូខេអញ្ចឹងយើងមើលអានេះផលិតផលិតមាន2មែនទេអូខេផលិត2អូខេ9000បូក3000 1204អឺអានេះ9000បូក3000 10000 2412អូខេអញ្ចឹងត្រឹមត្រូវណាបងប្អូន បាទបន្តមកទៀតគឺយើងរកអ្នកដែលមានប្រាក់ខែខ្ពស់ជាងគេខ្ពស់បំផុតអញ្ចឹងយើងប្រើរូបមន្តអីគេប្រើ max max អញ្ចឹងបងប្អូនធ្លាប់បាន សិក្សារួចហើយ max គេចុចមកហើយយើងក៏ទៅ select ប្រាក់ខែណា ដែលខ្ពស់ជាងគេអញ្ចឹងយើងរកកន្លែងប្រាក់ខែណា salary យើងក៏ select បែបនេះមកបាទហើយហើយយើង log វាទៅ បងប្អូនអត់ log ក៏បានដែរប៉ុន្តែខ្ញុំ log ដើម្បីការពារកេងទៅ copy រូបមន្ត copy អីចឹងណាហើយបន្តមកទៀតគេឲ្យរកប្រាក់ខែដែលទៀបជាងគេអញ្ចឹងយើងក៏ប្រើ min ដែរបាទ max ខ្ពស់ min ទៀបមកអូខេអឺហើយយើងក៏ទៅ select ដូចគ្នាអញ្ចឹងមិញដូច max ដូចគ្នាហ្នឹងបាទវាឲ្យ log មកហើយអូខេហេ min មិនទៅ make វិញ min យើងចុចចូល min វិញណាបាទអុយវាអត់ស្គាល់អញ្ចឹងយើងទៅ fx សាថ្មីមិនច្រឡំទៅជា make វិញ min ណាបងប្អូន min អូខេ min មកនេះទៅទៀតតម្លៃទៀតជាងគេបងអស់អញ្ចឹងយើង select មកអានេះយើងតិន័យបន្តិចយើងយើងអាចមើលថាមើលនឹងផ្នែកក៏បានចាំបាច់ប្រើរូបមន្តចុះបើសិនតែតិន័យហ្នឹងវារាប់ម៉ឺនសែនរាប់ម៉ឺន រាប់ម៉ឺនរោអីចឹងណាតែបងប្អូនទៅប្រើផ្នែកតេមើវាពិបាកចឹងខ្ញុំប្រើតែរូបមន្តមួយផ្លែទៅរួចបាត់ចឹងគេថារោមជ្ឈមភាគប្រាក់ខែចឹងមជ្ឈមភាគប្រាក់ខែស្រេចតែបងប្អូនយកទេបើសិនយើងគិតថានេះប្រាក់ខែនៅកន្លែងនេះក៏នៅកន្លែងនេះបើសិនយើងគិតថាប្រាក់ខែរួមទាំងប្រាក់អត្ថប្រយោជន៍ OT ក៏យើងយកកន្លែងនេះក៏បានណាបងប្អូនបានអញ្ចឹងមជ្ឈមភាគគឺយើងរកទៅ យើងប្រើរមូល average មានន័យថាមធ្យមភាគ average មែនទេបាទចុច OK ហើយបងបងប្អូនក៏ទៅ select មក select កន្លែងប្រាក់ខែហ្នឹងមកបាទអ្នកខ្លះមក select គិតថាកន្លែងនេះប្រាក់ខែក៏ select កន្លែងនេះក៏បានឬកន្លែងនេះក៏បានដែរសាច់តែបងប្អូនបាទចុច F4 អូខេឃើញទេបងប្អូន4293.75អញ្ចឹងយើងមើលបើសិនយើងមក select ហ្នឹងយើងឃើញ អ្នក average គឺឃើញដូចគ្នា4294ប៉ុន្តែអានេះវាផ្គត់មកឡើង94ណាតែជាក់ស្ដែងមានក្បៀសគឺ93.75បាទហ្នឹងហើយបងប្អូនឥឡូវមិនដែរឃើញមានភាពងាយស្រួលនិងចាប់រហ័សដែរទេបាទថ្ងៃនេះយើងរួមផ្សំរូបមន្តច្រើន មាន max min average មាន count count a count blank count if sum និង sum if បាទអញ្ចឹងសង្ឃឹមថាបងប្អូនយក មេរៀនវីដេអូនេះយកទៅសិក្សាសាកល្បងសាកមើលទៅហើយនឹងសង្ឃឹមថាវាមានប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំបានសូមបញ្ចប់ការបង្រៀននៅវគ្គនេះ ត្រឹមប៉ុណ្្នឹងសិន សូមបងប្អូនកុំភ្លេចចូលតាមដានវីដេអូភាគបន្តតកតងនឹងប្រើប្រាស់វិធី ប្រើប្រាស់រូបមន្ត and or ណាព្រោះអានេះមានសារៈប្រយោជន៍ច្រើននៅពេលដែលយើងយកទៅគិត ឬទៅសរសេររូបមន្តលក្ខខណ្ឌអីផ្សេងៗហ្នឹងយើងប្រើ and និង or បានហើយយើងមានរូបមន្តផ្សំជាច្រើនផ្សេងទៀតដែលបើបងប្អូនយល់បងប្អូនអាចយកទៅប្រើប្រាស់ក្នុងជីវិតការរស់នៅការលក់ដូរហើយនឹងធ្វើការជាមន្ត្រីការសិស្សនិស្សិតតាមស្ថាប័នឬមួយបុគ្គលិកក្រុមហ៊ុនផ្សេងផ្សេងបាទថ្ងៃនេះខ្ញុំសូមអរគុណសម្រាប់ការតាមដានហើយ កុំភ្លេចបងប្អូនជួយ share វីដេអូនេះផងដើម្បីឲ្យមិត្តភ័ក្តិយើង បានមើលទាំងអស់គ្នាបាទអរគុណបាទជម្រាបលា